បាទគោរពជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះសូមស្វែខំជូប្លុកនៃការដើរលេង Print Manor ហៅថាព្រៃមនោបាទថ្ងៃនេះយើងដើរលក្ខណៈជាក្រុមការងារហើយចង់ដឹងថានៅក្នុង នេះ មានរបស់លេងអ្វីខ្លះសូមតាមដានជាមួយខ្ញុំ step by step ទាំងអស់គ្នាខ្ញុំនឹងបង្ហាញពីហ្គេមទាំងអស់ឲ្យបងប្អូនលេង ជាមួយខ្ញុំទាំងអស់គ្នាឥឡូវ let's go ចូល game ទី1 វីដេអូទី1ឬក៏កេនទី1ហ្នឹងគឺយើងជីកឡានទាំងអស់គ្នាគឺថាលើកទី1ហ្នឹងគឺថាចូលចាក់ចាក់ចាក់ជីកអត់មានបើកលើទេបងគឺថាលើកទី1អារម្មណ៍បីផងខ្លាចផងអាជីកទៅវាមុខក្រោយឌឺឌឺនេះច្រើនបងជីកបុកកង់ឡានគេបុកអីផងនិយាយទៅលើកទី1អារម្មណ៍លើកទី1 បើកទៅទូឡានមែនទេចឹងគាត់ថាជាកូនទៅរៀបបន្តិចហើយលពឿនវាមានឡានតាមប្រភេទតាមប្រភេទជីវិតទៅគេថាឡានប៉ណ្ណឹងពិតពិតច្បាស់ច្បាស់មិនខ្លាញ់បន្លំជីបុកប្រមាណហើយបុកនេះឯងហើយបើ ហាយអារម្មណ៍ហ្គេមទី1គឺសប្បាយមែនទែនបងប្អូនអញ្ចឹងបងប្អូនអាចសាកចូលទៅសាកបានអាបន្ទាប់ពីហ្គេមទី1គឺយើងបើកឡានមកហើយ គឺយើង កាត់ stress មកជីកតងវិលបងប្អូនបងប្អូនហ្គេមទី2គឺជីកតងវិលបងប្អូនឥឡូវចាំមើលសកម្មភាពតើមានការភ័យខ្លាចប៉ុណ្ណាសូមតាមដាន ទាំងអស់គ្នា បាទបងប្អូនបន្ទាប់ពីជីតងវិលមកគឺអារម្មណ៍ទៅដល់បុកចាក់ជុកចាក់គឺបងប្អូនមើលវីដេអូនេះហើយគឺខ្ញុំស្រែកអស់ពីពោះតែម្ដងស្រែកទាំងអស់រលីងហ្មងគឺ4ជុំដបងគឺបើរមកផើតពោះចង់ទៅឈប់ទេដល់ពេលដល់ជុំទី5ទៅ គឺមានអារម្មណ៍ធម្មតាវិញឥឡូវយើងមកមើលគេបន្ទាប់គឺយើងជី តោងដែរតែតោងគេថាកើតកើតកើតកើតកើតកើតវាលក្ខណៈថា ដូចយោតោងដែរទៅវិញទៅមកទៅវិញទៅមកឥឡូូវបើច្បាស់ទៅមើលវីដេអូរបស់គ្នាបងប្អូនឥឡូវ let's go បងប្អូនបន្ទាប់ពីជីអាតូងកើតកើតនឹងមកគឺមានអារម្មណ៍ថា ស្គីពោះមែនទែនគឺអារម្មណ៍ទៅពេលធ្លាក់ចុះមកគឺស្គីមែនទែនធ្លាក់ទៅមុខគឺពោះយើងនឹងស្គីនិយាយទៅបងប្អូនសាកបានដឹងគឺមានអារម្មណ៍ថាសុបាយហើយនឹងស្គីពោះហើយបងប្អូនចាំមើលគេបន្ទាប់គឺ យើងនឹងជីវិលជុំវិញហើយនឹងរលាក់បងប្អូនចាំមើលថា មានអារម្មណ៍មិនដែរថាសប្បាយអត់ឥឡូវតាមដានអ្នកគ្នាអូខេ បាទបងប្អូននេះយើងមកជីឡានមកគ្នាគេថាវាគឺជាឡានរបស់កូនក្មេងតែយើងលេងដើម្បីសបាយលេងអស់ហ្គេមបើយើងទិញសបត់អស់ទាំងលុយទាំងលុយយើងបានលេងហ្គេមគ្រប់ប្រភេទទាំងអស់តែមើលហ្គេមយើងបុកគ្នាសបាយមែនទែនគឺសម័យកាលនៅក្មេងបងអូនសបាយមែនទែនបាទបន្ទាប់ពីយើងជីឡាន បុកគ្នាមកហើយគឺយើង ឡើងជញ្ជាំងបងប្អូនថ្ងៃនេះយើងឡើងជញ្ជាំងឲ្យបងប្អូន មើលបីហាត់ប្រានឡើងសិទ្ធិដុំវាថាយើងមើលទៅអាកន្លែងឡើងជាង គឺវាជាព្រួយព្រួយគួរខ្លាចមែនតើគួរខ្លាចធ្លាក់ប៉ុន្តែ គេសិតតែមានខ្សែចងសវត្ថភាពយើងជានិច្ចមិនឲ្យយើងឡើងប្រេះប្រដាទេគឺថាដោយសារខ្ញុំមកបានថតវីដេអូនេះកាលឡើងអញ្ចឹងយើងទៅមើលវីដេអូបន្ទាប់ លេងហ្គេមបន្ទាប់បងប្អូនបងប្អូនបាទបន្ទាប់ពីយើងរង ចាំអស់រយៈពេលជាយូរឥឡូវយើងបានមកដល់ហើយវគ្គឈុតហែទឹកថ្ងៃនេះយើងហែទឹកឲ្យបានសបាយយើងមិនចាំហែទឹកទេគឺថាមានរបស់ លេងច្រើននៅក្នុងទឹកនៅក្នុងទឹកនៅលបែងលេងច្រើនដូចជាបាទដល់និយាយថាម៉េចបងប្អូនបងប្អូនចាក់ទៅមើលអ្នកគ្នាបានដឹង ថាសបាយប៉ុណ្ណា ហើយមានលបាយលេងអីខ្លះនៅកន្លែងទឹកនេះ គឺបងប្អូនមកដល់បានថាស្បាយមែនទែនគឺភ័យបុកពោះមិនស្ទើរទេបើយើងជិះពីខ្ពស់មកធ្លាក់មកក្រោមពិតជាអូ ហើយបងប្អូន គឺបងប្អូនបានមើលឃើញហើយគឺលេខទឹកវិញ គឺឆ្លក់ទឹកមិនស្ទើរទេ ទឹកចូលខ្ជិផងឆ្លក់ផងនិយាយទៅលេងស្បាយមិនទឹកបាញ់ទៅខ្លាំងមែនទេគឺយើងគាត់ទម្លាក់ខ្លួនទៅ គឺបាញ់ទៅមុខធ្លោតែម្ដងគឺពេលដើរមកដើរចុះមកបងប្អូនគឺដើរចុះមកគឺអត់បានប្រយ័ត្នគឺល្អលតែពិតគេឲ្យដើរតាមដឹងទេគេឲ្យដើរវៀងតែយើងអត់ដឹងយើងដើរតាមដឹងមានណា អឺបាច់ស្ពីងគីឡូយើងគីឡូធ្ងន់ផងឥឡូវយើងដល់វគ្គគីឡូធ្ងន់បងប្អូនគឺគីឡូធ្ងន់គឺគីឡូឡើងទៅទីកពស់ហើយជីទម្លាក់ចុះមកក្រោមឥឡូវបងប្អូនដឹងអាស្បៃប៉ណាបងប្អូនអាចមើលវីដេអូនឹងអ្នកនរឥឡូវ let's go បែបយាយសែឡើងផ្អើលយាយមែនអូវ៉ាខ្ញុំទៅណាខ្លួនបាទអរគុណពុកម៉ែបងប្អូនអរគ្នា ដែលបាន ទស្សនា តាំងពីដើមរហូតដល់ចប់ក៏ពិត ហ្គេមទៅលេងច្រើនទៀតតែឲ្យបាន record ឲ្យបាន ធ្វើវីដេអូថតវីដេអូដល់ពេលអញ្ចឹងត្រូវចោលហ្គេមអស់ខ្លះយើងលេងដែរតែយើងលេងឲ្យបានថតចឹងស្ដាយណាស់បានថតឲ្យបងប្អូនមើលពិតមានហ្គេមច្រើនណាស់គឺ នៅប្រទេស គេមានអីខ្លះគឺនៅនឹងគឺមានទាំងអស់គឺគ្រប់ប្រភេទយើងចង់លេងមួយណាក៏បានព្រោះយើងទិញស្បត់សរុបលេងទាំងអស់តែម្ដង ហើយបងប្អូនកុំភ្លេចជួយ subscribe ម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តរបស់ខ្ញុំបាទធ្វើវីដេអូ ថ្មីថ្មី បន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា